ទីតាំងលបែងស៊ីសង បញ្ជូលមន់និងអាប៉ោងដុសស្លែដ៏ធំរបស់ បកគលឈ្មោះនុល នៅក្នុងស្រុកសន្ទុកខេត្តកំពង់ធំ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ ប្រជាពលរដ្ឋរិះគន់លោកច័ន្ទពៅនាយប៉ុស្តិ៍ឃុំក្រយានិងលោកម៉ៅចន្ទធីអធិការនគរបាលស្រុកសន្ទុកហាក់ដូចជាស្ងៀមស្ងាត់ខណៈមានទីតាំងលបែងជួលមន់និងអាប៉ោងនៅក្នុងដែនរដ្ឋបាលរបស់ខ្លួនកំពុងដំណើរការបើកលេងជារៀងរាល់ថ្ងៃយ៉ាងកក្រឹកកក្រែងប៉ុន្តែបែជាពុំឃើញមានការបង្ក្រាបទៅវិញ ទីតាំងខ្សែវៀនជួលមន់និងអាប៉ោងរបស់ឈ្មោះនុលបានបើកលេងចាក់ភ្នាល់ដាក់លុយរាប់លានរៀលនៅចំណុចចំការស្វាយចន្ទីជាប់ចំការកៅស៊ូ ស្ថិតនៅក្នុងភូមិអូរូងឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំ អ្នកលេងល្បែងស៊ីសងបានប្រមូលផ្ដុំគ្នាមកលេងយ៉ាងកកឹកកក្រែងគ្មានសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបទេ ហាក់សំងំស្ងៀមឈឹងមិនព្រមធ្វើការបង្ក្រាបជាហេតុនាំឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា សមត្ថកិច្ចអាចជាប់ពាក់ព័ន្ធប្រជាពលរដ្ឋសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ភូមិឃុំមានសវត្ថភាពខណៈល្បែងស៊ីសងខុសច្បាប់កំពុងតែបើកដំណើរការយ៉ាងកក្រឹកកក្រែងជាហេតុ ហេតុបង្កអសន្តិសុខកើតឡើងដូចជាចោរលួចឆក់ប្លន់អំពើហិង្សាក្នុងគ្រួសារនិងភាពអសន្តិសុខផ្សេងទៀតផ្ដើមចេញពីលបែងស៊ីសងនេះឯងប្រជាពលរដ្ឋស្នើសុំលោកឧត្តមស្នេហ៍តូម៉ែនលីស្នងការនគរបាលខេត្តកំពង់ធំ និងលោកងួនរតនាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងក្នុងសមត្ថកិច្ចជាគណៈបញ្ជាការឯកភាពខេត្តសូមជួយមើលមន្ត្រីក្រមអាវ៉ាត់ផងទៀត RA7 ស្ដែងចេញនៅភាពទាន់សម័យ